សមានថាជាឧត្តមសេនីយ៍ផ្កាយ2ពេលអាវុធហត្ថរាជធានីចាប់បានគឺត្រឹមតែជាអ្នកគប់ជេដី និងជាអ្នកតកងឡានធម្មតាសោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុត សម្រាប់ឱកាសការងារ កាលពីថ្ងៃទី1ខែមេសាឆ្នាំ2023កងរាជអាវុធហត្ថរាជធានីភ្នំពេញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះម្នាក់សមប្តឹងជនសង្ស័យឈ្មោះ ផនច័ន្ទផនិតពាក់ព័ន្ធករណីឆបោកនិងក្លែងឯកសារសាធារណៈដោយជន សង្ស័យបានអះអាង ចំពោះមុខជនរងគ្រោះថាខ្លួន ពាក្យសាក់ឧត្តមសេនីយ៍តូជាដៃស្ដាំឯកឧត្តមហ៊ុនម៉ាណែតគឺអាចជួយឲ្យជនរងគ្រោះ ចូលក្របខ័ណ្ឌបាន តែត្រូវប្រគល់ប្រាក់ចំនួន1 100,000ដុល្លារហើយជនសង្ស័យបានបង្ហាញរូបថតដែលមានរូបខ្លួន ថតជាមួយឯកឧត្តមហ៊ុនម៉ាណែតនិងថតជាមួយថ្នាក់ដឹកនាំផ្សេងទៀតទៅជនរងគ្រោះមើលទៅធ្វើឲ្យជនរងគ្រោះមានការជឿទុកចិត្តព្រមប្រគល់ប្រាក់ជាដំណាក់កាលឲ្យទៅជនសង្ស័យដើម្បីរត់ការចូលក្របខ័ណ្ឌជនសង្ស័យបានឲ្យជនរងគ្រោះផ្ញើប្រវត្តិរូបផ្ទាល់ខ្លួនរូបថត និងឯកសារផ្សេងៗដើម្បីបំពេញបែបបទបញ្ចូលក្របខ័ណ្ឌបន្ទាប់មកជនសង្ ង្ស័យក៏បានប្រគល់អត្តសញ្ញាណប័ណ្ណកងទ័ពនិងលេខិត បញ្ជាបេសកកម្មទៅជនរងគ្រោះប្រើប្រាស់ក្រោយមកជនរងគ្រោះ បានសួររកប្រាក់ខែរដ្ឋអង្គភាពនិងមេកោយស្រាប់តែជនសង្ស័យបានប្រាប់ថាចាំសួរថ្នាក់លើឲ្យ និងរកលេសដោះសាររហូតទៅជនរងគ្រោះ ដឹងថាខ្លួនត្រូវបានចាញ់បោកគេក៏ដាក់ពាក្យបណ្ដឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្ដងបន្ទាប់ពីបានទទួលបណ្ដឹងពីជនរងគ្រោះអាវុធហត្ថភ្នំពេញ ក៏បានបើកការស្រាវជ្រាវជាបន្ទាន់និងឈានទៅដល់ធ្វើការខត់ខ្លួនជនសង្ស័យឈ្មោះផនច័ន្ទផនិតនៅចំណុចមុខផ្សារបរិយពិភពថ្មីកម្ពូល3ភូមិថ្មដាសង្កាត់កន្តោកខណ្ឌកម្ពូលជនសង្ស័យមានមុខរបរត្រឹមតែជាអ្នកគក់ជេដី និងជាតកងឡានប៉ុណ្ណោះក្នុងនោះអាវុធហត្ថរាជធានីភ្នំពេញក៏បានចាប់យកអាវុធខ្លីកែច្នៃ មួយដើម ពមៀនម៉ាកនិងឯកសារខ្លែងមួយចំនួន ពីជនសង្ស័យ ស័យផងដែរជនសង្ស័យបានទទួលស្គាល់ថាពិតជាបានទទួលប្រាក់ពីជនរងគ្រោះ ដើម្បីរត់ការចូលក្របខ័ណ្ឌពិតប្រកបមែនដែលការរត់ការចូលក្របខ័ណ្ឌនេះ គឺខ្លួន បានខ្លែងឯកសារប្រកុលឲ្យជនរងគ្រោះនិងបានទទួលលុយពីជនរងគ្រោះទៅតែបាន8000ដុល្លារប៉ុណ្ណោះក៏ត្រូវជនរងគ្រោះចាប់ចំណុចខ្សោយបាន ថាខ្លួនឈរបោកតែម្ដង បច្ចុប្បន្នជន សង្ស័យត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក៏សាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីករណីកើតឡើងខាងលើនេះគឺដូចគ្នាទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតដែលធ្លាប់បានចែករំលែកនៅក្នុងเพจផ្ទាល់ខ្លួនរបស់ឯកឧត្តមថាបញ្ហាមួយដែលបានកើតឡើងជារឿយៗជាច្រើនឆ្នាំមកហើយគឺការឆ្លៀតឱកាសប្រើប្រាស់ឈ្មោះរបស់អិសរាជជនសំខាន់សំខាន់រួមទាំងរូបខ្ញុំផ្ទាល់ពីសំណាក់បុគ្គលមួយចំនួន ដើម្បីប្រព្រឹត្តនៅអំពើមិនល្អដែលពេល ពេលខ្លះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនិងផល ប្រយោជន៍របស់ប្រជាពលរដ្ឋដទៃទៀតយើងត្រូវព្យាយាមរួមគ្នាលុបបំបាត់ទង្វើខ្វះភាពសុចរិតបែបនេះជាពិសេសឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតធ្លាប់មាន ប្រសាសន៍ទៀតថាឯកឧត្តមថត selfie ជាមួយមនុស្សរាប់ពាន់នាក់រាប់រយនាក់តែអ្នកខ្លះបានរូបថតជាមួយឯកឧត្តមមួយប៉ុស្តិ៍ក៏ដើរធ្វើបាបគេ ប្រព្រឹត្តអំពើខុសឆ្គងដោយភូតកុហកថា ជាជំនួយការរបស់ឯកឧត្តម ដើរចាប់ដីដែលមនុស្សបែបនេះត្រូវតែចាប់ខ្លួនភ្លាមភ្លាមពីណាដែលយកឈ្មោះអាយដាមទៅប្រើ ទោះជាជំនួយការអាយដាមឬក៏អ្វីក៏ដោយឲ្យតែធ្វើខុសច្បាប់គឺចាប់ទៅមិនបាច់សួរយោបល់ទេ ហើយបើតាមអាយដាមគឺអាយដាមដឹងថែមពីលើទៀតដូច្នេះតាមរយៈសារដ៏មានតម្លៃអាយដាមបណ្ឌិតហ៊ុនម៉ាណែតខាងលើនេះ គឺជាជំនួយស្មារតីក្នុងការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណជនទូ ទូទៅសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់កុំឲ្យចាញ់បោកជនទុច្ចរិតដោយ ត្រឹមតែឃើញរូបថតតែថតជាមួយថ្នាក់ដឹកនាំឬអេសរជនសំខាន់សំខាន់ណាមួយឲ្យសោះ RA7 ស្ដែងចេញ នៅភាពទាន់សម័យ